ប្រាសាទប្រខ័ណ្ឌកំពង់ស្វាយអ្នកស្រុកហៅប្រាសាទបាកានមានចម្ងាយប្រមាណ290គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រាសាទបាកាន ឬប្រាសាទប្រខ័ណ្ឌកំពង់ស្វាយមានទីតាំងស្ថិតនៅភូមិបាកានឃុំរណសេរស្រុកសង្គមថ្មីខេត្តព្រះវិហារនិងមានចម្ងាយ105គីឡូម៉ែត្រពីក្រុងអង្គរ ប្រាសាទស្ថិតនៅប៉ែកខាងត្បូងឈៀងខាងលិចស្រុកសង្គមថ្មីនិងមានព្រំប្រទល់ខាងជើងជាប់ឃុំស្ដៅខាងត្បូងជាប់នឹងឃុំសាក្រៀមប្រាសាទបលាំងខេត្តកំពង់ធំរីឯខាងលិចជាប់នឹងឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបនិងខាងកើតជាប់នឹងឃុំរុំទុំស្រុករវៀងខេត្តព្រះវិហារ ប្រាសាទបាកាន ឬប្រាសាទប្រខាន់កំពង់ស្វាយកសាងឡើងនៅក្នុងសម័យអង្គរស្ថិតនៅរវាងពាក់កណ្ដាលសតវត្សទី11និងដើមសតវត្សទី12ដែលស្ថិតក្នុងរចនាបថអង្គរចំណែកប្រាសាទរណបជុំវិញកសាងឡើងនៅក្នុងចុងសតវត្សទី12និងដើមសតវត្សទី13 និងមាន ប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សទី11សម្រាប់ឧទ្ទិសទៅ ព្រហ្មញ្ញសាសនាតែសាងសង់មិនទាន់រួចនៅឡើយទេក្រុមប្រាសាទបាកានភិជ្រានកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាប្របាទជ័យវរ្ម័នទី7បាន សាងសង់ប្រាសាទប្រខ័នកំពង់ស្វាយនេះឡើងក្នុងគោលបំណងរំលឹកជ័យជំនះលើទ័ពចម្ប៉ាឈ្លានពានអាណាចក្រអង្គរ តំបន់ប្រាសាទព្រះខ័នកំពង់ស្វាយនេះមានលក្ខណៈពិសេសខាងយុទ្ធសាស្ត្រតបកាលពីសម័យព្រះបាទជ័យវរ្ម័នទី7ព្រោះពីមុនតំបន់នេះមានព្រៃជ្រៅហុំព័ទ្ធដោយបារាយស្ទឹងនិងអូរទឹកព្រមទាំងទឹកធ្លាក់ចុះពីភ្នំដងរែកជាងនេះទៀតប្រាសាទនេះស្ថិតនៅជាប់តំបន់រ៉ែដែកដែលអាចស្លធ្វើជាឧបករណ៍សឹកសម្រាប់កងទ័ពការសម័យអតីតកាល។ ព្រះបាទជ័យវរ្ម័នទី7បានជ្រើសរើសយកភូមិសាស្ត្រតំបន់ប្រាសាទប្រខ័ណ្ឌកំពង់ស្វាយនេះធ្វើជាកន្លែងវឹកហាត់កងទ័ពអស់រយៈពេលជាង4ឆ្នាំគឺចាប់ពីឆ្នាំ1177ដល់ឆ្នាំ1181មុនពេលព្រះអង្គចេញទ័ពច្បាំងដេញទ័ពចម្ប៉ាចូលឈ្លានពានទីក្រុងអង្គរដោយជ័យជំនះ ក្រោយពីព្រះអង្គទទួលជាជំនះព្រះបាទជ័យវរ្ម័នទី7បានរៀបចំកសាងប្រាសាទជាច្រើនពាសពេញប្រទេសនាំឲ្យនគរកម្ពុជាខ្លាំងក្លាកាលពីសម័យបុរាណព្រះអង្គក៏បានសាងសង់ប្រាសាទនិងស្ពានបុរាណនៅតំបន់ប្រខ័នកំពង់ស្វាយដើម្បីរំលឹកដល់ជ័យជំនះរបស់ព្រះអង្គកាលសម័យនោះតែម្ដងប្រខ័នមានន័យថាដាវតាមការស្រាវជ្រាវនៅពេលថ្មីៗនេះ ប្រជាជនយល់ថា ប្រាសាទប្រខាន់ជាកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹកដោយនេះប្រខាន់គឺជាឈ្មោះទំនើបនៅរក្សាព្រោះពីបុរាណពោលគឺជ័យស្រី នេះមានន័យថាប្រខាន់និងមានន័យម្យ៉ាងទៀតគឺមលូដូច្នេះប្រខាន់គឺជាឈ្មោះទំនើបនៅរក្សាឈ្មោះពីបុរាណពោលគឺជ័យស្រីនេះមានន័យថាប្រខាន់និងមានន័យម្យ៉ាងទៀតថាមលូ